មួយទៀតយើងទៅនិយាយរឿងប្រព័ន្ធលេងរបស់លោក Ravrenik បាទប្រព័ន្ធលេងរបស់ Ravrenik កាលពីម្សិលមិញថ្ងៃនេះលេងដឹកនាំក្រុម Man U បាទដឹកនាំក្រុម Man U ស្មើគ្នាមួយស្មើជាមួយនឹងក្រុម Newcastle ណាបាទដោយក្នុងនោះគឺគ្រាន់តែចប់ការប្រកួត ភ្លាម យើងឃើញថា fan អ្នកគ្រប់គ្រង Man U ដោយបង្ហាញនៅការមិនសប្បាយចិត្ត ចំពោះការលេងធ្លាក់ចុះខ្សែជាថ្មីរបស់ Man U មិនក្រោយពីការបណ្ដេញលោកសូកជាចេញហើយតែងតាំងលោក Ralph Rangnick មកដឹកនាំដែលត្រូវបានគេប្រសិទ្ធនាមថាជាបិតាបាទប្រើប្រាស់នៅទម្រង់បាទ Gen Gen Pressing បាទហើយគេគិតថាជាគ្រូតាគ្រូឪគ្រូអីរបស់ Jurgen Klopp Thomas Tuchel ផងដែរប៉ុន្តែការពីលេងជាមួយនឹង Newcastle ម្សិលមួយថ្ងៃមួយនេះបាទមែនយូធ្វើអត់ល្អ ដោយសារតែត្រឹមស្មើជាមួយនឹងយូកសលតែប៉ុណ្ណោះគឺមួយមួយលទ្ធផលនៅទឹកដី Sen Gem Park របស់យូកសលលទ្ធផលនេះមិនចាញ់ទេទទួលបាន មួយពិន្ទុប៉ុន្តែស្ថានភាពរបស់មែនយូនៅពេលនេះគឺមិនត្រូវការស្មើមិនត្រូវការចាញ់ទេគឺទៀមទាយកឈ្នះដើម្បីប្រជែងចូលក្នុង top 4វិញណាប្រជែងចូល top 4វិញអញ្ចឹងការដឹកនាំរបស់ Rafa នេះគេយកមកនេះគឺយកមកកែខៃស្ថានភាព និងស្ថានភាពដែលអាក្រក់របស់ Man U ក្រោមកណ្ដឹងរបស់ Ole កន្លងទៅណាប៉ុន្តែ យើងចង់និយាយថាបើសិនជាគាត់ឲ្យគាត់ ដឹកនាំអញ្ចឹងយើងត្រូវតែធ្វើតាមគាត់សម្រាប់ចិត្តលើគាត់គាត់ដាក់ប្រព័ន្ធលេងមិនគាត់ដាក់កីឡាករមិនអានឹងរឿងគាត់អ្នកគ្រប់គ្រងគាត់មិនសบายចិត្តចំពោះការប្រើប្រាស់ប្រព័ន្ធលេងដែល4222របស់លោក Ravnick ដែលបាន ដាក់កីឡាករដងាអ្នកចាំទីខ្សែការពារ Harry Maguire ជាមួយ Varane កដាលឆ្វេង Alex Telles ហើយស្ដាំ Dalot បាទឃើញថារយៈនេះលោកលោក Ravnik មកគាត់ភាកច្រើនបាទគាត់ដាក់កីឡាករ Dalot លេងច្រើនជាងវ៉ាន់ប៊ីសាកានៅខាងស្ដាំណាបាទហើយលោកសក៏អត់អត់លបួសទៀតដែរគាត់ជាតែអត់ដាក់ដែរថ្ងៃលេងមួយយុគសអត់ដាក់អត់ប្រើប្រាស់ហ្មង បាទដាក់លេចតលេសគាត់ចូលចិត្តលេចតលេសលេងជាង អឺគាត់ចូលចិត្តណារឿងរបស់គាត់ដូចខ្ញុំនិយាយអញ្ចឹងព្រោះគ្រូខុសគ្នាបាទរឿងការសម្រេចចិត្តឬកីឡាករគាត់ដាក់ណារឿងគាត់ឲ្យយើងអ្នកមើលគាត់យើងគាត់ថាអឺលូកសល្អជាងវ៉ាន់ប៊ីសាកាល្អជាងដាក់អានេះជាយោបល់របស់យើងប៉ុន្តែគាត់គ្រូគាត់អ្នកសម្រេចចិត្តហើយបាទគាត់ដាក់ណាដាក់ទៅឲ្យតែឈ្នះមកឲ្យគេមកបានគេដឹកគេយកគាត់មកគឺមកឲ្យយកឈ្នះបាទអញ្ចឹងគាត់ដាក់ចង់ដាក់ក្មេងក៏ដោយចង់ដាក់ចាស់ក៏ដោយគាត់ធ្វើមិនមកឈ្នះតែសំខាន់ ប្រហែលប្រកួតមុនឈ្នះហើយតែប្រកួតនេះមកត្រឡប់មកស្មើវិញហើយស្មើហ្នឹងមិនមែនថាឱកាសល្អសុទ្ធគេក៏ក្រឹកក៏ក្រែងណាបងប្អូនមើល highlight បាល់ឡើងឡើងវិញយើងឃើញហើយគឺថាអាក្រក់ក្រីលេងសាច់បាល់អញេអញៃប្រឡាំបកើប្រឡូកពោកប៉ាក់តែម្ដងបាទហើយឱកាសមិនថាអត់ឯមានដែរប៉ុន្តែឱកាសវាអត់ស្រួចស្រាវវាអត់ទៀងទាត់វាអត់ច្បាស់លាស់ យូកសលទេអ្នកទៅបុកវិញបុកបុកក្រុមមែនយូនឹងខ្លាំងវិញយើងមើលទៅអញ្ចឹងណាបាទហើយប្រព័ន្ធហ្នឹងគឺបំរើហ្នឹងមាន Fred មាន McTominay 4222ប្រព័ន្ធហ្នឹងហើយតែពេលយើងមើលរូបប្រព័ន្ធហ្នឹងទៅវាវាស្រួចស្ដូចទៅលើអញ្ចឹងអ្នកខ្លះទៅប្រៀបធៀបមួយអីផ្ដេសផ្ដាស់អញ្ចឹងទៅតែបើខ្ញុំវិញខ្ញុំមើលមកខ្ញុំឃើញប្រព័ន្ធហ្នឹងបើយើងដាក់រូបហ្នឹងមកប្រជ្រះវិញប្រព័ន្ធហ្នឹងប្រព័ន្ធបុកខ្លួនឯងបាទសញ្ញាព្រួញមករោទីខ្លួនឯងវិញហ្មងបងប្អូនកុំមើលកុំមើលស្របណានេះប្រព័ន្ធហ្នឹងវាចេះ ណាប្រព័ន្ធហ្នឹងវាចេះធម្មតាមើលចេះណាប្រព័ន្ធហ្នឹងគេ4 2 2 2 2តែយើងក៏មើលអញ្ចឹងយើងដាក់អញ្ចេះវិញណាយើងដាក់យើងដាក់បច្ចេះវិញយើងឃើញប្រព័ន្ធហ្នឹងវាសញ្ញាព្រួយបុកទៅទីខ្លួនឯងឃើញទេអញ្ចឹងសញ្ញាព្រួយបុកទៅទីខ្លួនឯងនេះបានថាបុកបច្ចេះបុកបច្ចេះអញ្ចឹងមកលេងយូកសលជន់យោជន់យោអូថ្ងៃហ្នឹងស្មើហ្នឹង សំណាងហើយបាទ ត្រូវចាញ់ផងពួកញូកសលទាត់ប្រមាណជើងល្អល្អមែនទែនបានបកគោទីបានអឺដងាជួយ បានប្រមាណបាល់ហ្នឹងគឺថាសំណាងហើយបាទសំណាងអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាឥឡូវខ្សែបំរើ Fred McTominay ក៏ខ្ញុំមិនទៅតោម្នាស់អីដែរ Bruno Fernandes Rashford ក៏មិនតោម្នាស់ដែរដាក់ Greenwood ហើយនឹង Ronaldo លេងខាងលើក៏មិនតោម្នាស់ដែរកីឡាករណាកីឡាករទៅ Sancho ហើយដូ Cavani ដូ Matic គាត់ប្រើប្រាស់ ហើយនឹងសាន់ឆូចូលទីអង្គតង់ទី2ណាបាទតង់ទី2ចូលជំនួស Greenwood ហើយម៉ាទិចចូលនាទី78ជំនួស McTominay ណាហើយកាវ៉ានីចូលនាទីតង់ទី2ដែរបាទតង់ទី2ដែរកាវ៉ានីនឹងចូលដែរលើជំនួសដល់ជំនួសពីណាគេទេកាវ៉ានីជំនួសដល់ Fred ជំនួស Fred បាទហើយដូរប្រព័ន្ធលេងវិញតង់ទី1អញញ៉ៃបន្តិចបាទតង់ទី2ដូចជារៀបប្រព័ន្ធ4 33វិញបាទអញ្ចឹងគេរិះគន់គឺលើការដាក់តម្រង់លេងរៀងប្លែកមើលទៅដូចជាអត់មានខ្សែបំរើខ្សែអីវាមករៀងលក្ខណៈមួយរៀងតលាយស្លាប់បាទការពារបើប្រព័ន្ធនេះបើខ្ញុំនិយាយទៅ ការពារ4ហ្នឹងអ្នកដែល work hard ខ្លាំងជាងគេគឺការពារឆ្វេងស្ដាំអាលិចតលេសជាមួយនឹង download ហ្នឹងហ្មង បើស្លាប់ស្ដាំស្លាប់ឆ្វេងអត់មានផងហ្នឹងបងប្អូនមើលមើលតលូលូស្លាប់ស្ដាំស្លាប់ឆ្វេងខាងលើហ្នឹងអត់មានផងហ្នឹងអញ្ចឹងលេងមិនលេងរត់តាកដាហ្នឹងទៅបាទមកស្លាប់អត់រត់ទេអញ្ចឹងកាយការពារឆ្វេងស្ដាំតេលេសហើយជាមួយនឹងដាឡតហ្នឹងគឺគាត់ត្រូវដើរទូនីតិត្រូវដើរទូនីតិយ៉ាងសកម្មឲ្យឡើងលើចុះក្រោមឡើងលើចុះក្រោមរហូតឲ្យត្រូវឲ្យលឿនហ្មងបាទប្រព័ន្ធនេះខ្ញុំអត់ដឹងថាយ៉ាងម៉េចដែរតែប្រព័ន្ធនេះមិនមែនជាប្រព័ន្ធថ្មីទេប្រព័ន្ធនេះគឺជាប្រព័ន្ធដែលធ្លាប់ ប្រើប្រាស់នៅក្នុងប្រទេសបារាំងដូចជាក្លឹបបុកដូក្លឹបអីពីមុនធ្លាប់ប្រើប្រាស់ហើយបានជោគជ័យដែរណាធ្លាប់បានជោគជ័យដែរដែលតាមការសរសេរពីអ្នកសារព័ត៌មានផ្សេងផ្សេងពួកគេក៏ដូចយើងដែរឃើញគេឃើញដាក់ប្រព័ន្ធលេងអញ្ចឹងអ្នកសារព័ត៌មានមួយរយៈនេះអត់មានដាក់ប្រព័ន្ធលេងអញ្ចឹងទេអត់ដែរមាន4 2 3 1អានោះប្រព័ន្ធសំណប់លោកសុកជាហើយ433 343 357ណា442យើងអាសាឃើញមែនតើញឹកញាប់មែនតើ បាទតែប្រព័ន្ធនេះគឺប្រព័ន្ធអាបុកបច្រាមកដីខ្លួនមកទីខ្លួនឯងវិញមើលមិនសូវដឹងបាទមិនសូវឃើញទេអញ្ចឹងមកគេលើកយកប្រព័ន្ធហ្នឹងអ្នកវិភាគដូចជា Jimmy Carragher អ្នកវិភាគនៅ Sky Sport Sky នេះគាត់លើករឿងប្រព័ន្ធយកមកវិភាគដែរគាត់ថាប្រព័ន្ធនេះអឺមិនមែនថាប្រព័ន្ធអន់ទេប៉ុន្តែទោះថាកីឡាករទៅធ្លាប់លេងអត់កីឡាករខ្លះអត់ដែរលេងប្រព័ន្ធហ្នឹងគ្នាវាដោយរ៉ូណាល់ដូរអីតាំងពីគាត់លេងមកមួយមែនយូរហូតត្រឡប់មកមែនយូវិញខ្ញុំតែឃើញគាត់លេងប្រព័ន្ធហ្នឹងមួយលោករ៉ារ៉ានិកនេះ បាទបាទអញ្ចឹងយើងបន្តថារ៉ារ៉េនេះដាក់ប្រព័ន្ធប្រព័ន្ធអត់កើតឬមួយមិនថាមិនមែនទេពីព្រោះគាត់ជាគ្រូគេហៅថាគ្រូតាគ្រូធំដែរណាបាទគ្រូជោគជ័យដែរណាបាទអញ្ចឹងរឿងការដាក់ប្រព័ន្ធទុកចិត្តលើគាត់ទៅអញ្ចឹងគាត់ testing មើលថាតើប្រព័ន្ធនឹងវាស្របទៅមួយនឹងកីឡាកររបស់ Man U អត់ដាក់ទៅវាស៊ីសាច់ស្មើសាច់ជាមួយនឹងការលេងរបស់កីឡាករ Man U អត់ហើយកីឡាករមិនមានតែអន់ស្អីដូចខ្ញុំនិយាយអញ្ចឹង តែខ្លាចតែគ្នាមិនដែរលេងប្រព័ន្ធហ្នឹងបាទប្រព័ន្ធថ្មីហ្នឹងខ្លាចគ្នាមិនដែរលេងដល់ពេលអញ្ចឹងទៅវាភាំងវាសក់វាវាកាំងឃើញរ៉ូណដូលេរត់ពីក្រោមទាត់គេមកទំហឹងខុសបាល់អញ្ចឹងរឿងប្រព័ន្ធនេះគេចាប់អារម្មណ៍បាទទៅលើរឿងលទ្ធផលស្មើហ្នឹងហើយមិនដាក់បន្ទុកបន្ទោសទៅលើលោករ៉ាហ្វនីកអីទេពីព្រោះគាត់គ្រូថ្មីអញ្ចឹងគាត់ត្រូវរាវទាំងកីឡាករក្មេងៗអីគាត់ឥឡូវមករយៈនេះដូចជាតកិច្ចសន្យាឲ្យអង្គធនីម៉ាត់អេឡាន់ហ្កាកីឡាករយុវជនជាតិស៊ុយអែត ហើយនឹងយុវជនផ្សេងទៀតលោករ៉ានីគាត់សន្យាថានឹងបន្តកិច្ចសន្យាឲ្យដែរគាត់ចូលមកឃើញមានការកែប្រែច្រើនហើយលទ្ធផលឈ្នះឈ្នះដំបូងដំបូងនោះក៏គេសប្បាយចិត្តសាក់អបអសាទរតែគាត់ថាកុំឲ្យស្មើកុំឲ្យចាញ់ណាបាទព្រោះក្រុម Man U ពេលនេះកំៀបកំពុងមានសម្ពាធបាទកំពុងមានសម្ពាធតាឆ្លោះឆ្លោយស្មើឬចាញ់អាហ្នឹងមាន ការរិះគន់ទៅឯធម្មតាទេអាហ្នឹងបាទ ណាដាវីតយ៉ែនហ្នឹងគាត់ថាលីបស៊ីកលេងឡើងសាំហើយជោគជ័យណាស់ខ្ញុំចង់និយាយថាហ្នឹងគាត់ធ្លាប់ទៅរួមលីបស៊ីកគាត់ធ្លាប់ប្រើប្រាស់ប្រព័ន្ធហ្នឹងដែរប្រព័ន្ធហ្នឹងគេថាប្រព័ន្ធរបស់គាត់គាត់ច្រើនចូលចិត្តប្រព័ន្ធអញ្ចឹងណាដោយការគ្រូលោកកុងតេមក Chelsea ដំបូងបាទប្រព័ន្ធ343ហ្នឹងកុងតេតាអ្នកដែល apply អាបូន3 343ហ្នឹងនាំគ្នាកណ្ដឹងអង់គ្លេសមិនសូវជាលេងប្រព័ន្ធហ្នឹងទេបាទក្រោយមកបាទនាំគ្នាលេងអា343ហ្នឹងមកកកោកក្លឹបទៀតទៅ ឥឡូវលោក Oranic មកគាត់ដាក់អា4222ហ្នឹងបាទគាត់ថានៅអង់គ្លេសអត់សូវឃើញមានក្លឹបណាលេងទេប្រព័ន្ធហ្នឹងបាទនៅលៀបហ្សិចលៀបហ្សិចជោគជ័យមែនបាទយើងឃើញនាំលៀបហ្សិចពី Bundesliga 2ឡើងមក1បាទអញ្ចឹងយើងអត់មានបន្ទោសទៅលើការរៀបប្រព័ន្ធលេងទេប៉ុន្តែនេះជាការ testing បាទជាការ testing ការតេស្តមើលពីសមត្ថភាពពីប្រព័ន្ធលេងរបស់គាត់គាត់កីឡាករប៉ុណ្ណឹងបើគាត់ដាក់ប្រព័ន្ធចេះមិនមិនដែរជំរឿម៉ាត់ក្រោយគាត់ដាក់អញ្ចឹងទៀតអត់ឬមួយមិន ពីព្រោះគាត់និយាយហើយថាការជួយ Man U មិនមែនជាមិនមែនជារឿងលេងសើចទេមិនមែនការជួយរយៈពេលខ្លីអាចធ្វើបានទេបាទព្រោះក្លឹបពងមានវិបត្តិក្លឹបកំពុងតែរក identity អត្តសញ្ញាណខ្លួនឯងវាអត់ឃើញអញ្ចឹងត្រូវការពេលខ្ញុំនិយាយអញ្ចឹងមិនមែន Ravnick មកគាត់ជួយ Man U លើកពៀនឥឡូវហ្នឹងទេมันអាចទេខ្ញុំនិយាយតាំងពីដើមមកហើយបាទគាត់ថាអាចជួយឲ្យប្រសើរជាងមុនបានដែលឲ្យទៅលើកពៀនអីឆ្នាំនឹងអីទេអត់បានទេ ទាំងបាសេឡូណាក៏ដោយគ្រូលោកហ្សាវីហ្នឹងខ្ញុំបងប្អូនសួរថាបងហ្សាវីមករ៉ាសនិកមកជួយក្លឹបបាត់អត់ខ្ញុំថាមិនមែនស្រួលមកដល់អូវ៉ាគេវ៉ាឯងឡើងទៅលេខ1វិញមិនមែនទេមិនអាចទេត្រូវការពេលវេលាយ៉ាងស្អុយក៏3ទៅ4ឆ្នាំដែរបាទបាទឥឡូវហ្សាវីមកបាសេយើងឃើញហ៎ធ្លាក់ Champions League ធ្លាក់អីដូចគ្នានឹងមិនអាចជួយបានភ្លាមភ្លាមទេត្រូវការបដោបដាលថ្មីត្រូវការធ្វើអីអ្វីដែលជារបស់ខ្លួនឯង អត់ទាន់មានគឺគាត់ត្រូវរៀបចំតែឲ្យថ្មីបើជឿជាក់លើគាត់ទុកពេលលើគាត់អញ្ចឹងណាតែរ៉ារ៉ានិកគាត់មកនេះគឺគាត់មកតែ6ខែណាត្រូវចាំ6ខែទេចប់6ខែហ្នឹងគឺគាត់ ទៅជាទីប្រឹក្សារបស់ក្លឹបវិញម្ដងគាត់ក៏មិនចង់ធ្វើគ្រូឲ្យប្រហែលដែរតែទីប្រឹក្សាលក្ខណៈមួយគាត់ឲ្យផ្ដល់យោបល់ឲ្យគ្រូអញ្ចឹងណាគ្រូថ្មីគ្រូទៅតែគាត់ទីប្រឹក្សាគាត់ប្រជុំរហូតជាមួយ គ្រូបឹកដែលតែងតាំងក្រោយហ្នឹង បាទឥឡូវនេះគាត់ពងកែខៃឲ្យមើលឃើញថាធ្វើម៉េចជួយឲ្យចូល top 4ហ្នឹងទៅបានយកអរគុណគាត់ទៅកុំបាច់លើកពីលើកអីបាទ